រឿងចង់និយាយតែនិយាយចេញមិនបានរឿងខ្លាំងគិតបានតែបានត្រឹមលាក់ក្នុងចិត្តម្នាក់ឯងយូរហើយចង់ឲ្យអ្នកណាអាណិតសុខសុខគិតអមឲ្យចិត្តអំពុល ស្នេហ៍មិនអាចផ្ដលស្រលាញ់គេម្នាក់ឯងសែនមុខមូលជ្រុលហើយមានតែត្រង់ទេ មិនមានរឿងស្រលាញ់គេតែម្នាក់ឯងមិនមានឲ្យឈឺ ឯងសួរថាតើឈឺទេឈឺប៉ុណ្ណាក៏មិនអីដែរសំខាន់គេមិនស្រឡាញ់យើងសំខាន់គេមិនស្រឡាញ់万叶。